សូមអនុមោទនាស្ដាប់នៅពធដូចតទៅនៅក្នុងពេលនេះជាថ្ងៃរសៀល8រួចខែជេឆ្នាំមមីចត្វាស័កពុទ្ធសករាជ2546នៅក្នុងពុទ្ធកំណត់ពុទ្ធមគ្គវគ្គនៃព្រះវិជ្ជាកម្ពុជា គឺជាសម័យព្រះពុទ្ធបរិស័ទបង្អោនចិត្តស្ដាប់នៅពធអញ្ចឹងយើងកុំឲ្យចោលកម្មវិធីចាស់ពេលយើងអង្គុយសមាធិណាអង្គុយសមាធិតោះចាប់ដើមអង្គុយសមាធិអង្គុយបដាស្ដាប់បដាណាអង្គុយពេលស្នេហ៍ តែនស្នេហ៍អាទាំងបតំសំអីណោះអង្គុយតែនស្នេហ៍តង្កល់ជើងស្វេងជើងស្ដាំជើងលើជើងស្វេងអាជើងស្វេងជើងស្ដាំជើងលើជើងស្វេងតង្កល់កាយឲ្យត្រង់ណា ហ្នឹងហើយទៅហើយយើងយើងអង្គុយសមាធិបដាបាក់បដាហ្នឹងតើក្រោយឲ្យមើលជើងជើងទលាយទលាយទៅមកដែលអង្គុយសមាធិហ្នឹងបានបំច្រើនណាស់ណាស់បានបំច្រើនណាស់ទេសនាថ្ងៃមុនបច្ចៈមតាហើយបានបំច្រើនជាងបំរតីយើងធ្វើទៀនណាបានបំមួយមួយ ឲ្យបាននិកានបានបនមកដល់គឺសិលចំណែកព្រោះថាសិលបានណាមួយបានបនមួយមួយឯងនេះដល់បំកើនពីសមាធិនេះបង្ហើមចូលមួយបានបន4មក4បនមកមើលទៀនណាយើងធ្វើទៅពេលណាយើងឲ្យចេតនាបនមួយគឺសិលវិរតិចេតនា5បន5ដោយឡែកជាវិញ្ញាកម្មនេះ ដង្ហើមចូលដង្ហើមចេញគ្រាន់តែដង្ហើមចូលមួយបានបឹងដល់ទៅ4 4បឹងលើសពីទៀងសិល3ហើយក្នុងបឹង4ហ្នឹងបឹងមួយមានអានិសង្ស5 5បឹងដល់20ណាដល់ដង្ហើមចូលបានបឹង4បានអានិសង្ស20ហើយដល់ដង្ហើមចេញវិញនឹងទៀតបានបឹង4បានអានិសង្ស20ក៏ទៅក៏ដល់ដង្ហើមចូលនឹងចេញបានបឹងដល់ទៅ បានអានកម្មរត់តែបានបំផុនណានៅរឿងរឿងជាមៀតកម្មហ្នឹងទុកឲ្យធ្វើ15នាទីក្តី10នាទីក្តី5នាទីក្តីដឹងតែបានបំពេញលេងមកអញ្ចឹងបានជាអ្នកដែលធ្វើសមាធិអ្នកនឹងកាត់ចិត្តកាត់បន្ថយចិត្តអត់ដឹងខ្លួនទេកំណត់ត្រូវកើត100ជាតិទៀតធ្វើសមាធិដាក់តែនៅតែមួយជាតិទៀតមកពៀនប្រោ ហើយមានតែបុណ្យកម្លាំងទីទេដែលកាត់កម្មទាវរាឆាប់ដាច់ស្រឡះណាកាត់ដាច់មកណាបោះទឹកណាអញ្ចឹងយើងរៀនដល់ធ្វើតាមស្មាណាធ្វើតាមសង្ឃាប្រមូលចិត្តដាក់ក្នុងទ្រូងនឹកអង្ហើមចេញចូលចូលដឹងចេញដឹងណែណា នេះសតិយើងណាយកទៅលំកល់ក្នុងទ្រុងក្នុងពោះនោះពេលណាដកដង្ហើមចូលដឹងតែចូលពេលដកដង្ហើមចេញមកដឹងតែចេញណារៀនសមាធិទៅសិនសម្បត្តិពណ៌នឹងស្ពេចស្នែកុំឡើងលើមកស្មាទឹកលេចមកមកណាអាស្ពេចស្នែណាដកដង្ហើមចូលដឹងចេញដឹង ស្មារតីជាងគឺប្រុងព្រៀបតែដឹងនឹងហើមចូលនៅនឹងហើមចេញទាំងយ៉ាងនេះអត់មានគុចូលបល័យអីអីឈប់នឹកអីណានេះទេរឿងអរុបរៈទេស្ដាប់ប្អិនប្រគំប្រយមបកាលប្អិនធារាធារជនាចម្រុំក៏មកចូលក្នុងហើមចេញចូលហ្នឹងណានឹងបានទៅជាសាងវៈសាវកាក្រៈដ៏មានអភិ ដង្ហើមចេញដឹងចូលដឹងចេញដឹងចូលដឹងដល់ដង្ហើមចូលមួយបាន9អានចំបន្1មាន15 5បណ្ដង20ដល់ដង្ហើមចូលមួយបាន9បានអានចំ20ដល់ដង្ហើមចេញមួយបាន9បានអានចំ20បានដល់ដង្ហើមចូលចេញបានចំ80ណាមួយដង្ហើមចូលមួយដង្ហើមចេញបាន40 បានបានអានសង្តែអាអញ្ចឹងពេលថាបានប៉ុន4តាមរយៈអីតាមរយៈអតិបត្តិធម៌ព្រោះបុគ្គលដែលដងហើមចូលហ្នឹងគឺមានឆន្ទៈផងវិរិយៈផងចិត្តផងវិមង្សាផងទៀតតែឆន្ទៈ ឆានទាំងបាននៅតែជាប់ជំពាក់នៅក្នុងដង្ហើមផ្សេងចូលប្រុងព្រៀបចូលចិត្តរលឹកដង្ហើមផ្សេងចូលពាក្យថាវិរិយៈតាមបានដំចោលផ្សេងចូលពាក្យថាចិត្តៈគឺប្រមូលចិត្តដឹងដង្ហើមផ្សេងចូលពាក្យថាវិមង្សាហែចំចិត្តរលឹកដង្ហើមផ្សេងចូលនេះនេះបានបន4ជាមានដង្ហើមចូលមួយបានបន4 ដល់ហានចេញមកបានបុណ្យហើយគេថាអានិសង្ឃបុណ្យមួយមានអានិសង្ឃ5អាយុវណ្ណៈសុខៈបលៈបដិភិណៈអាយុជាង100នៃឆ្នាំនេះព្រះសម្ដែងថាមេតិខុសទាំងឡាយបុគ្គលណាមួយចង់បានអាយុវែងជាងកាត់ឬស្មើនឹងកាត់ឬចិត្តដល់កាត់លើអំពីកាត់ អ្នកទាំងឡាយក៏ដែលចម្រើនអតិបត្តិធម៌ឆន្ទៈវិរិយៈចិត្តតវិមង្សាបុគ្គលណាបានចម្រើនដង្ហើមចេញចូលមានឆន្ទៈវិរិយៈចិត្តនិងវិមង្សាបុគ្គលនឹងឯងអាចបន្តអាយុឲ្យរស់ដល់ទៅកាត់លឹះពីកាត់នេះនៅបើប៉ុណ្ណឹងណាអញ្ចឹងបាននៅថាមនុស្សត្រូវអាយុខ្លី ទៅស្លាប់ពីក្មេងពេញកំងស្លាប់កូនមួយស្លាប់បីចាស់ស្លាប់ថាស្លាប់ហុកអត់ស្លាប់ទេដល់ពេលចម្រើនកម្មដ្ឋានហ្នឹងអាយុឡើងសិតតែ9 120ណាបានន័យថាកាត់កម្មពីអាយុខ្ចីដាច់ប្រឡាក់តែសារជាមេកម្មហ្នឹងនឹងអាយុវណ្ណៈពណ៌សម្បល់ល្អនេះ អ្នកចម្រើនកម្មស្ថានសម្បល់ឆាវីវណ្ណៈសម្បល់ថ្ងៃឡើងលឿនខៀវស្អាតស្រស់ត្រឡះណាសាច់ឡើងខោមើលទៅទៅយ៉ាងណាណាឲ្យតែចម្រើនកម្មស្ថានសាច់ឡើងខោស្អាតណាហើយបើទៅខោជាទេវតាទៅមិនមានដំណាល្អជាងនេះល្អលេខ1ហ្មង បើកើតជាមនុស្សក៏ល្អកើតជាទេវតាក៏ល្អពណ៌សម្បូរថ្ងៃនឹងល្អបើសេសេទៅមិនបាច់យកមកទៅមកផាត់ខែមថយគេនេះវាល្អចេះដែរនឹងអង្គុយបែរគេលេខគេលេខឯងអស់នេះនឹងមកពីគេមានសមាធិចិនជាវានេះឆន្ទៈវិរិយចិត្តតៈនឹងវិមង្សា សុខអាពាធអត់ទៅមានបើមានតែចំនួនផលទៅជារោគសុខភាពល្អប្រាជ្ញាឆ្លាតវៃឆ្លាតកំណត់នេះសុខៈពលៈកម្លាំងទៅឲ្យហត់មានកម្លាំងកាយគុលកម្លាំងខ្លាំងប្រេតជាអ្នកប្រាជ្ញាវៀងវៃចាក់ជុះ ពីដើមនៅមនុស្សនឹងទៅចេះនិយាយចេះលីអត់គួរក្នុងចិត្តយើងល្ងងដល់ពេលស្ដាប់ក៏ចម្រើនចិត្តទៅចិត្តឲ្យខ្លាំងទៅកើតប្រាជ្ញាយល់ដឹងការពិតជានិយាយជាស្ដីជាថាមានភាពអង្អាចជ្រាវខ្លាមិនយយឺតមិនតតក្រែងក្នុងកំណត់ចំណានេះនឹងអានសំ5មកបំមួយចុះបំ4អានសំ20ចុះបំ20អានសំ40 ចឹងបានជានេះនេះបានបងច្រើនណាស់ចឹងថ្ងៃអកសពនេះឲ្យតែយើងមកស្ដាប់ធម៌គឺយើងត្រូវតែធ្វើសមាធិណាធ្វើសមាធិបដាស្ដាប់បដាបើលើសមាធិស្ដាប់សមាធិចម្រើនហើមចេញចូលហើមចូលដឹងចេញដឹងបើយើងចម្រើនទៅនឹងផ្លាយទៅជាជាមនុស្សបរិស្ថាន នឹងហើយដែលយើងប្រសាម្នាក់ម្នាក់ថាអសូមឲ្យខ្ញុំបានជួបនឹងព្រះច្បាស់នៅពធនេះជួបព្រះច្បាស់ពធណាសិក្សាអំពីអនាបានសតិយល់ដឹងក្នុងខ្លួនគេហៅជួបនឹងព្រះច្បាស់នៅពធនឹងបានជួបព្រះច្បាស់ពធហើយបើមិនជាអត់បានយល់អំពីពធនោះទេជួបថានឹងជួបព្រះឈ្មោះថាមិនច្បាស់នឹងពធទេ នឹងចឹងដង្ហើមចូលដឹងចេញដឹងចូលដឹងចេញដឹងព្រះសម្ដែងថាបុគ្គលណាឃើញនៅវត្ថុបុគ្គលនោះឈ្មោះថាបានឃើញតថាគតពិតបុគ្គលណាបានឃើញតថាគតលោកត្រាំតែបុគ្គលឯងជីវិតច្បាស់នៅវត្ថុអញ្ចឹងត្រឡប់ចុះត្រឡប់ឡើងគឺយកវត្ថុទៅប្រពុត ណាយកធម៌ទៅប្រពន្ធអាណាយកច្បាស់នៅប្រធរនឹងឈ្មោះថាបានទៅប្រពន្ធទៅនឹងពធាពធាជឿចំមកជឿសំណំជឿព្រះលើសុំលើវិធានមួយយកមកបញ្ជាក់ត្រង់នៃនេះការលំពេព្រះសមាសម្ពុទ្ធព្រះអង្គគង់វត្តជាប្រពន្ធ នៅក្រុងបាវថីក្រុងបានក្រុងគួយតបណ្ដាមានព្រាមម្នាក់ឈ្មោះវគ្គលិកវគ្គលិកព្រាមព្រាមនឹងបានផលិតឃើញព្រះតាមចិត្តព្រះខ្លះនឹងរូបឆោមរបស់ព្រះអង្គក៏គុណលំបីមើលព្រះអង្គអត់ដាក់គ្នាទេដាក់ណែទេចាប់ទៅចង់តាប់ពីប្រកាសដល់បាតដៃបាតប្រអស់មើលពីមុខមើលរៀងមើលរើមើលបងបោមើលប្រកាស ងាកឆ្វេងងាកស្ដាំអែមអន់យ៉ាងណាវគ្គលីនឹងពិនិត្យគ្មានសល់ទេគ្មានសល់ចន្លោះគឺថាព្រះរយន្តរបស់ព្រះគឺមើលអត់មានសល់ចន្លោះព្រោះដល់មើលទៅឃើញព្រះនឹងស្អាតល្អទៅល្អទៅល្អទៅល្អទៅដល់ចិត្តចិត្តស្លាអត់ខុសបានឃើញតាមមើលព្រះខ្មែរ ស្រឡឹងភ្នែកស្រឡឹងប្រាក់លឺលឺដល់ពេលព្រះអង្គបានបានហើយត្រឡប់ចូលវត្តវិញអង្គុយគិតនៅមាត់ព្រះតអអញតាំងតែអញបានឃើញព្រះមកដូចជាអបសុកមកហ្នឹងមិនចេះមិនមិនដឹងនៅផ្ទះហើយមិនចង់ទៅផ្ទះខ្លះចង់ទៅនៅជាមួយនឹងព្រះអញវល់នឹងនេះវល់ខែមក ប៉ុន្តែនឹងធ្វើមិនបានទៅលើជាមួយព្រះតើឯងនៅព្រះរបស់អញ្ចឹងដើម្បីបានឃើញព្រះជាប្រកដីគ្រប់អរិយបទ4ដីដល់ឆងអង្គុយមានអត្ថន័យជាមួយព្រះហើយចំណាយធ្វើមិនគឺតបួសទៅលោកសង្ឃអញ្ចឹងបួសសិនសុំសុំប្រសងបួសបួសនឹងគឺបួសអអាចទេបួសដើម្បីតែឃើញព្រះហ្នឹងឯងមិនបាយពីព្រះព្រឹក ហើយក៏បួសទៅហើយដល់ទៅពេលបួសហើយយត់យោមពុទ្ធបរិស័ទទាំងឡាយវគ្គលីពិខុតាំងពីបួសមកអត់មានរំពឹងខគិតខឃើញខអីអត់សម្រាប់ក្រុមតអេរយាបត់អង្គុយទៅមើលព្រះឬឬក្នុងនំព្រះព្រះញាតិមាក៏វគ្គលីឃើញដែរ ចេះគាត់ទៅតែមើលល្មមមើលហើយមើលទៀតមើលហើយមើលទៀតមើលមិនចេះអែតមើលមិនចេះអស់ចេះតែមើលល្មមឆ្ងាញ់មើលមានជាតិនឹងមើលរីករាយនឹងមើលច្បាស់លាស់នឹងមើលសบายនឹងមើលសบายនឹងទៅតែប្រឹងមិនទឹកបីខែបានតាមមើលហ្នឹងណាមើលបីខែហើយព្រះលោកអត់មានប្រអប់ខំវិញឈឹម លោកចង់លេងលោកមើលផ្លូវចិត្តវគ្គនេះលោកពោលថាវគ្គនេះពិភពនេះបើសិនជាមិនបានឃើញថាគុណលោកជាសពចិត្តស្លាប់មិនចេះរស់មិនចេះនៅគេហថាទេហើយលោកចេះតាមមើលផងលោកអត់មានផងតែវគ្គនេះនឹងឆាប់ឆាប់តូចចិត្តឆាប់អន់ចិត្ត សំសួរអន់ចិត្តបងតូចចិត្តហើយព្រះអង្គក៏អន់មកលោកទុកឲ្យវគ្គលីមានមានចាស់ខ្លា3ខែអស់មើលអស់ព្រះសង្ឃព្រះគុំព្រះសល់ព្រះសំខាន់ព្រះសំគៀនព្រះសំស្ដាំព្រះងាកឆ្វេងងាកស្ដាំដូចមើលរហូតបាត់ធំមើលលោកមហាមើលមកដល់គ្រប់3ខែបានព្រះលោកពូថាណែវគ្គលី អីចោះវគ្គនេះឯងអីក៏ប្រកែមើលទៅថាគិតអីម្ល៉េះតាំងពីដួងមក3ខែឃើញទៅអង្គុយកម្មដ្ឋានទៅអប់រំចិត្តឯណាក៏អង្គុយមើលទៅថាគិតហើយវគ្គនេះប្រាក់លោកពូនទៅក៏មិនទៅលពលលឺគឺតម្លឹងដឹងតែពីមើលដឹងតែពីចិត្តអញ្ចឹងមកស្ងៀម តទៅចាក់កាន់ខ្លាចបានតែលោកពូថាលោកថាយកលីប្រយោជន៍អីនៅអ្នកដែលមើលរថាគុណមិនចេះឯងអាចាំកាយយោរីកាយនេះពោទេកាយស្អីកាយមិនស្អាតមិនបរិសុទ្ធមិនល្អមិនជាទីរីករាយមិនជាទីកត់ចិត្តកាយកាយប្រឡាក់បដោយបាក់ផងបានព្រះលោកពូលោកដឹងថាណែយកលីចេញឲ្យឆ្ងាយអំពីរថាគុណទៅ អ្នកណាឃើញតែថាពុតលុះប្រើតែឃើញខអ្នកណាឃើញខឈ្មោះក៏បានឃើញតែថាពុតមិនមែនបុគ្គលទីពឹងថាពុតដោយអង្គុយចិត្តថាពុតទេអ្នកទីពឹងថាពុតដោយការឃើញនៅពធដែលថាពុតបានសម្ដែងហើយ តថាគតសម្ដែងធម៌ណាវិន័យណាហើយតាមវាអង្គនោះយកទៅគោរពយកទៅប្រតិបត្តិបានគួរជាច្បាស់ដោយខ្លួនឯងអ្នកនោះឯងឈ្មោះតបានឃើញតថាគតបានកើតជួបនឹងតថាគតបានស្គាល់រសជាតិនៃធម៌របស់តថាគតនេះចាំប្រដឹងអស់នេះនឹងនិយាយពិសេសមានពិសេសណាស់នេះនេះអញ្ចឹងចាំជួបព្រះក៏ច្បាស់អស់ ហើយថនខឲ្យគេថនហើយវគ្គនេះលើកលើកព្រះលើកបន្ទូអញ្ចឹងហើយទៅចិត្តនឹកទៅអអញខំពឹងស្រឡាញ់ព្រះនឹងមហាស្រឡាញ់អូយតាំងបួសមកដល់ថ្ងៃនេះហ៊ានតែមកឆ្ងាយនៅតែក្បែរអាយអាយនៅរចិនខំប្រឹងមើលខំប្រឹងគិតខំប្រឹងចិត្តចរាល់ថ្ងៃដែលតែឯណាសោយយ៉ាងតែចិត្តទៀត ដីប្រទូឯងដេញឯងកណ្ដាប់កណ្ដែងអបើចំតើទេគិតដល់សម្រាប់ខ្លួនសិនឯងយ៉ាងលីងដោយគំនិតឆ្កុយទៅខាងសម្រាប់ខ្លួននោះមិនចង់រស់ទេខ្ញុំនេះជីវិតខ្ញុំរស់នៅប្រអប់នៃរស់នៅប្រអប់បានការរស់នៅព្រះដេញព្រះប្រទូព្រះថាអោនៅចិត្តធ្វើអីតើស្លាប់ខ្លួនហើយមិនទៅទេផ្ទះទៅណាក៏មិនទៅទេ គឺសញ្ញាចិត្តថាងាប់ឡោសងជាតិតាមជាតិទៅសង្កត់ទៀតលេខដាក់ខនងវាផលិតឡើងទៅកាន់ក្នុងកិច្ចពោទៅដល់ពួកនោះវាស្រួយមកហើយក៏ទៅលោតបំបើងខ្លួនសម្លាក់ខ្លួនពីកពូលភ្នំមកដើម្បីឲ្យខ្សែជីវិតទៅជ្រុះទៅល្ងៀលទៅបាក់ដៃបាក់ជើងទៅបាក់តកមកទៅ ចិត្តបាច់ហើយតែមកចិត្តព្រះអូចិត្តណាស់ហើយដល់ដល់ពេលអញ្ចឹងទៅដល់ពេលទៅដល់លើកពូលភ្នំរៀបរៀបលោដល់លើកជើងមកខាងកងលោដល់ព្រះលោករំពឹងមើលតអព្រះអលិទៅណាយណោះចាតែពេលព្រះអលិនៅលើកពូលភ្នំគិតលោកខ្លួនសំឡំហី អ្នកយៈគាត់តកូនថាគាត់នេះបើសិនជាមិនបានហៅរកមិនមានការរកអានអំពីថាគាត់ទេកូនថាគាត់នេះមកជាលោកសំណាក់គាត់បាច់ឧបនិស្ស័យជាប្រាអរហន្តដូច្នេះថាគាត់ត្រូវហៅរកអានេះលើកជឿមកខាងក្នុងលោតហើយបងលោកប្រកែប្រយ៉ាងមានក៏ដូចយើងណាបណ្ដាញបរិហាផ្លែមានរូបមួយហាក់ដូចជានៅចំពោះមុខនៃចក្រលិទ្ធ នៅកំណាត់នៅបែកភ្នែកកណ្ដាលកាត់នៅចាប់ពីមុខមកអង្គនោះចេះបែកទៀតរូបព្រះអង្គនៅគ្រាន់តែប៉ុណ្ណេះទេរូបប៉ុណ្ណោះប៉ុន្តែលោកខ្លែងរូបមួយទៀតឲ្យយកលិខឃើញនៅស្ដីហាក់ដូចជានៅក្នុងទីចំពោះមុខមកនេះកពីមានគ្រប់កពីនោះ ណាបុគ្គលពុទ្ធឲ្យយើងឃើញហ្នឹងព្រះអង្គឯងទៅមករួចយ៉ាងនេះច្រើនម្លេះម្លេះម្នាក់ក៏ចង់ឃើញព្រះម្នាក់ក៏ចង់ឃើញព្រះស្រាព្រះពេញប្តីមិនទៅធ្វើមិនចឹងព្រះអង្គមានមកឯងនៅសន្តិសុខទេប៉ុន្តែចេញរូប100 120 1000 2000ឲ្យស្រាព្រះឃើញហាក់ដូចជាឃើញនៅទីចំពោះមុខហើយគោលទេសនាថាវគ្គលិទ្ធិខោអ្នកចូលមកកាន់រដ្ឋាភិបាល វគ្គវគ្គលីពិភពអត់ឃើញព្រះគួរហៅថាមានវគ្គលីពិភពចូលមកកម្មដ្ឋានពុទ្ធក៏ប៉ុណ្ណឹងបាត់សម្រាប់ខ្លួនព្រះដាក់លីតាំងពីពេលប្រមោកព្រឺរួមព្រឺស្បែកស្បែកចិត្តដែលខ្លួនឡើងរកគុំហើយបងដាក់ថតមកទេសនាអំពីទៀតទៅចូលប្រស័យលក្ខវគ្គលីពិភពវិចារណាប្រកបទេសនាតាមបច្ចៈអាដែលទ្រង់ត្រាស់សម្ដែងហើយគឺបានសញ្ញារៈផលផងណា ហើយក៏ហោះឡើងលើអាកាសហើយស្វែងរកមសាស្ត្រណានៃគំរបស់ឯណោះពុទ្ធសាសនាតាបែកគុំទៀតបាក់មូលនៃប្រសាសនាពុទ្ធសាសគុណបារមីព្រះជាម្ចាស់ថ្លៃចេះប្រប្រានពុទ្ធវិជ្ជាអំពីសង្ខារប្រកបដោយសុខវេទនានេះរឿងហ្នឹងហើយលេងមកបញ្ជាក់ថាបើចង់ឃើញព្រះក៏គឺសមាធិគឺសមាធិ ណាពេញព្រះទៅកន្លងពេញបាបអីយោណាតិចមិនមិនទៅតែឃើញឯណាឃើញឯណីបងទីណាអត់ពេញអត់ពេញខណាកុំតែឃើញអូយបើអត់កោសេទេបុកទេវតាទូឯកនេះទូឯកនោះអង្គព្រៀងអង្គលៈអង្គគ្រូតម្លាអង្គនេះអង្គនោះ អង្គុយទៅដល់ដើមចេញដឹងចូលដឹងចេញដឹងចូលដឹងចេញវែងដឹងចូលវែងដឹងចេញខ្លីដឹងចូលខ្លីដឹងជាមិនយូរយូររំខានខាងអត់ទៅអត់ទៅក៏នៅទៅដឹងដឹងយូរយូរទៅស្ងប់ស្ងប់យូរយូរទៅរឹករលឹកយូរយូរទៅកើតទៅកើតទៅរលឹករហូតដល់ស្ងប់ទឹកចិត្តពលិកន្លែងប្រចាំណាអោខំថាគាត់សម្លាញ់ជាងមែនទឹក អនិច្ចាវតសង្ខារាបង្ខអាខតឡើងទៀងវិញពិតមានគេយ៉ាងកើតឡើងហើយទៅលុបវិញធម្មតាចាំបើរត់នៅសង្ខារអនហើយធ្វើបានស្ដីចិត្តរយ៉ាងចិត្តបណ្ដំនៅនិព្វានវិរិយៈនិរោធៈបរិនិស្សកៈលែងឆ្លាំងលែងអត់លែងចត់ចន្ទៈក្នុងសង្ខារធ្វើទៅលើកន្តើយអីអី តាំងត5ចាំទៅ8ធ្វើបន់ធ្វើទីរកទីចឹងជីវិតចឹងម៉ែចឹងឪចឹងបងចឹងអូនចឹងកូនចឹងចៅចឹងយាយចឹងមិនឯនេះទេផ្លូវនោះនេះឯនេះដាទៀតផ្លេចទៅផ្លេចមានពីរផ្លេចមួយផ្លេចស្ងប់ផ្លេចឃើញសក់ហើយផ្លេចមួយទៀតផ្លេចមិនឃើញស្ងប់ បើទៅជាបើទៅជាឡប់ទៅវិញពេកទៅជាឡប់ឡប់លែងជឿលែងដឹងអីចេះទៅឃើញនេះឃើញនោះទៅពីទៅពីពេញទឹកពេញដីទៅអានឹងដើរទៅផ្លូវខុសទៅជាស្រីនេះមិនអានចូលដឹងចេញដឹងចេញវែងដឹងចូលវែងដឹងចេញផ្លូវដឹងចូលផ្លូវដឹងហើយយកធនហ្នឹងទៅសម្បត្តិផ្ទះ ល្ងាចបើផុតពីការងារអស់ពីចឹងជីវិតទៅបើអ្នកនៅផ្ទះថ្ងៃសិល8ទៅអតិថានសិល8បើយើងតាមសិល8សិល5យើងសមាធិសិល5តាមសិល5អតិថានសិល5 បានគុំព្រះហើយទឹកខាងសិនហើយដូចជឿស្ដាងទូលស្នឹងពេលនឹងកលកាយត្រង់6ចិត្តដាក់ក្នុងព្រោះដល់ហើមទិញវែងត្រង់ចូលវែងត្រង់ទិញវែងត្រង់ចូលវែងត្រង់ទិញវែងត្រង់ចូលវែងត្រង់យកធ្វើចឹងទៅតិចមិនទៅច្រឡំទៅអង្គុយខាចេញវែងត្រង់ចូលវែងត្រង់ចេញវែងត្រង់ជើវែងត្រង់ចឹងយកអាត្មាព្រៀងតាមឋានទៅមុននោះលោកយាយលោកយាយខ្លះក៏ស្ដាប់អាត្មាមក មកហើយអង្គុយគិតដង្ហើមចេញដឹងចូលដឹងមកស្មាត់ឃើញចឹងចេញវែងដឹងចូលវែងដឹងហើយដល់ប្រកបទៅអង្គុយខកក៏មានគិតដង្ហើមចេញទៅគាត់ថាចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងឆុយទៅណារបស់ទៅអានឹងទៅចំណងចេញលក្ខតាមការពិតមិនចង់និយាយចឹងទេចង់និយាយតែស្មារតីយើងរលឹកនៅដង្ហើមចេញចូលពេលណាដល់ដង្ហើមចេញមកដឹងចូលទៅវិញដឹងចឹង នឹងទៅជំរឿននៅផ្ទះនោះញាតិយកពុទ្ធបរិស័ទមកដាក់ផងហើយនេះមានសិល5មានសិល8ប្រយ័ត្ននៅវត្តថ្មីគេនៅមួយគ្រូនោះអត់ដល់តកែធក្នុងខ្លួនណាទៅដល់កើតហើយវត្តធនោះមិនមិនថាសិល5សិល8មិនថាស្ដីមិនថាចាំថានៅវត្តមិនថានៅផ្ទះទេឲ្យតែកាន់បាត់ចំប្រនិបត្តិធប្រនិបត្តិទៅតែឃើញធឃើញមិន នេះលើកមកប្រាប់កន្លែងឃើញផងពេលមកដែលចិត្តយើងតម្កល់ស្មារតីដាក់ក្នុងខ្លួនដល់ហើមចេញដល់ទោសដល់យូរយូរទៅស្រាប់តែហើមយើងឡើងចុះវឹងវឹងឡើងវឹងចុះវឹងឡើងវឹងចុះវឹងដង្ហើមយើងវាឡើងវាចុះដល់ស្វ័យទៅដល់ខ្លួនវាពេលឡើងកើតហើយ ចឹងដល់ពេលខ្យល់វាឡើងចុះឡើងចុះអញ្ចឹងសតិយើងតាមខ្យល់ហ្នឹងតាមខ្យល់តាមយូយូយូយូទៅបែកញើសខ្លះអីខ្លះចឹងទៅបែកញើសខ្វះបែកញើសស្នាស់បែកញើសខ្លួននាំឲ្យសុខភាពល្អនាំឲ្យស្រួលខ្លួនមួយទៅដល់ចំដើយូយូទៅដង្ហើមទៀតក៏ខ្លីចុះនេះខ្លីដល់ខ្លួនវាខ្លីចូលខ្លីចេញវាយើងដល់ហ្នឹងយើងដឹងខ្លីចូលខ្លីចេញមក ចេញដឹងចូលដឹងប៉ុណ្ណាខ្លីដល់ពេលចំណានយូរយូរទៅសាកតបក្នុងកាយយើងច្រើនទៅពូនឡើងច្រើននឹងញាតិយោមខ្លាំងមកជួបហើយមានមានជួបហើយមានតឹងមកមានតឹងមកមានតឹងទុំមានតឹងស្មាមានរសើតណេះមានរសើតណោះរស័យវសិទ្ធក្នុងខ្លួនក្នុងអីចិត្តតែមានការបហោបហែហើយមកដល់សំណឹងថាយើងគិតធ្វើមិនទេចោះ មនោសន្និក៏យើងកុំរវល់គិតតែពីដង្ហើមចូលដង្ហើមចេញទៅរឿងល្មោះរឿងអែរឿងអីកុំរវល់កោកុំរវល់ចេះតាមសល់យូរយូរទៅសល់ពូនពូនទៅលហើយលហើយស្មាតិចស្មាតិចព្រោះតិចកាយខ្យល់ក៏បាត់ដៃចេញតិចតិចសេតិចស្លឹកតិចដិនតិចស្រួលតិចសំណោះខ្យល់កណ្ដាប់កាយក៏ស្ងប់ទុកវេទនាក៏គ្មាន អង្គុយស្រួលណាស់ដកស្រួលណាស់ត្រជាក់ស្រួលណាស់នឹងឯងកើតធម៌នោះកើតចឹងហើយតាមលើកខ្យល់ក្នុងខ្លួនបានហើយកុំចង់ឃើញរូបខាងក្រៅហើយកុំយកការយកសពធ្វើជាធំត្រូវយកធម៌ដែលមានគ្រូមានអាចារ្យដូចជាបត្រៃដាក់ជាធំកុំយកខលយកសពជាធំទៅយកខលយកសពជាធំយូរយូរទៅជាឆ្វេងហើយដើរផ្លូវខហើយ ជាយូរទៅជាបារមីបារមីកាមកទៅទៀតទៅមុនដំបូងយើងចេះជឿទៅចេះដឹកនាំចិត្តយើងបានចេះទៅហើយទៅយូរយូរទៅចន់រូបថ្មអំពើហើយមានទាំងអមមើលអីមនុស្សចាស់ទៅណាស់នេះទៅហើយទៅអមឲ្យក្មេងមើលអត់មានភ្លេងឡំពងសោះហាក់តែចិត្តទេចិត្តហើយតែយកទៅស្មោចព្រៃទៅសាច់បងបាក់ នៅដើមឈើទៅដើមព្រៃតោះទៅពីពិនមិនប្រកបចឹងបានជាសម័យព្រះមានព្រាមមួយហៅអគីតតព្រះអ្នកក្រុមគាត់500នាក់ណាអគីតតព្រាម500នាក់អគីតតព្រាមហ្នឹងបួស វាដូចត្បោះហ្នឹងទៅតាំងអារម្មណ៍នៅ21ហើយនៅ20វាស្បង់មួយនៅក្បែរស្បង់នោះវាញៀកមួយវានឹងកើតចូលខលព្រះជាម្ចាស់លោកព្រះជាម្ចាស់ប្រមោមើល សមាលើកគឺឧបនិស្ស័យដូចឧបនិស្ស័យរបស់ទីតពព្រាមគឺថាត្រូវសម្រាប់អរហត្ត ពីចិត្តភ្លឺរំពឹងមើលទៅឃើញពួកអាទិចតព្រាមនឹងទៅសម្រេចអរហត្តផលតាមការិយៈនៃប្រមហានុពលៀងណាព្រះអាទិចតព្រាមនឹងគាត់អត់មានស្គាល់ឃើញខលទេគាត់បូជាដីស្បាញ់គាត់ស្វែងគុំដើមឈើព្រៃទឹកសាលតាគាត់ដឹកភ្លើងអាំងនេះទេគេហៅកាន់សាសនាខាងក្រៅនឹងរកតបពិតមិនឃើញនឹងតាណាផង អញ្ចឹងអាពីសតព្រានដឹកនាំកូនសិស្សឲ្យទៅជឿឲ្យទៅបន់ស្រន់អង្វរអត់ហើយនឹងដើមឈើតូចដើមឈើធំនឹងពេលយកដីស្បកទីពឹងយកប្រាក់ទីពឹងយកគល់ឈើទីពឹងយកតោងតូចតូចទីពឹងតោងខ្មោចទីពឹងទៅបើយើងនិយាយភាសាសាមញ្ញយើងសព្វថ្ងៃវាថាជឿខ្មោចជឿនតាជឿទេវតាជឿដើមឈើដើមព្រៃបង់ស្រន់អង្វរអត់ ធ្វើបលីកម្មដាក់ដងដាក់ទៀនដាក់បច្ចកដាក់ខូចដាក់លៀងដាក់នេះដាក់នោះបូជាបពុទ្ធនោះនេះជាទម្លាប់ពីដើមពីដើមមកហើយព្រះលោកចិត្តអោពីសត្វព្រាផ្លូវណែឯងដើរនឹងមិនខ្សែចាក់ទុកទេព្រោះផ្លូវនោះមិនបានគាត់មិនបានល្អទេជាផ្លូវប្រកបដោយភ័យសត្វចាក់គឺស្លាប់មិនចេះចប់ ចឹងលោកប្រើមហាមុខលៀនឲ្យទៅប្រុសណាមហាមុខលៀនព្រះខាងណែមុខលៀនចូលអ្នកបាទៅកាន់អក្រណអគិសតព្រៀងដើម្បីញ៉ាអគិសតព្រៀងមកជាស្លាឲ្យជាស្លាក្នុងសាសនានៃតថាគតសមាលោកលើកខាងកបកបងគុំគុំសមាជិកណាគុំគុំសំរាប់បៃគុំលៀងបឹងរបស់មហាភិក្ខុរិទ្ធភិក្ខុមហារិទ្ធមហារិទ្ធ ទៅដល់ព្រៀងទៅចិត្តទៅកាន់កន្លែងពួកអគេតទៅព្រៀងទំនុកលឿនដល់លោកអាចារ្យអគេតទៅព្រៀងអាត្មាខ្ញុំចង់សុំក្រោកសម្រាប់នឹងមកយកបានទេតែទេសំណាក់ទៅឆ្ងាយទៅជាស្បែកអ្នកទឹកពមានណាទៅទៅកុំវីវល់ចិត្តអីស្ទឹងស្ទឹងគ្នាកន្លែងលើកន្លែងខ្លួនទេ ប្រមុខវាតោព្រាមម៉ៃព្រាមយើងអាចបោះដូចគ្នាណាគោវាទៅរកគោគ្នាវាសេះវាទៅរកសេះគ្នាវាត្មីវាទៅរកត្មីគ្នាវាកុហកទៅរកកុហកគ្នាវាចុះយើងអាចបោះដូចគ្នាយើងរកគ្នាយើងទៅទៅនៅទាំងរកអ្វីឯងក្បួនយើងក្បួនបួនដូចគ្នាយើងចេះរកគ្នាសត្វនោះក៏គុំរកគ្នាចេះនៅជាមួយគ្នាកើតតើកូនគួរទៅរកកូនគួរសេះរកទៅរកកូនសេះ អាពីសតហើយមែនអ្នកឯងនិយាយដូចត្រូវបើចាំអីយើងឲ្យសម្រាប់នៅជាមួយយើងអាពីសតថាសាមណៈនេះអញឲ្យដេករាអញឲ្យណោទៅដេករួមមួយនៅមាត់ទឹកកន្លែងពោះនេះរៀបកន្លែងពោះកាយសាហាវរបស់ឲ្យពោះទីរបស់នៅសាមណៈដល់យើងសល់រួមមួយនៅមាត់ទឹកតោះតែយ៉ាងនោះគំដឹកអស់មកលៀនក៏ទៅក្នុងទៅ គេប្រើប្រើទៅឲ្យពោះទីនេះប្រេតយាយទៅសាក់នេះគាត់ទៅមហាមកលៀនទឹកមកវឹងមកវឹងមកតម្លើងនេះពោះទឹកភ្លើងឆាច់មកតែពុះមកទៅភ្លើងប្រមុខរៀនសំឡាញ់បរិហាទុកដាក់មកព្រឹកដាក់ទឹកទៅវិញផ្លែពេលបំផុតចាក់នាគនឹងប្រមោយយត់បាក់ក្លប់ដល់ចិត្តទឹក ហើយទាយមកកាន់អាគីតោះបាក់អីតាមដាក់មកវិញមិនផងតែមកវិញណែមើលក្នុងបាបយើងណាញៀកមួយយើងចាប់យកទៅក្នុងនោះអីតាមដាក់នេះប្រកែមែនណោះប្រកែមែនអញ្ចឹងណែគ្រូស្មួយគ្រូខ្ញុំគួរសំណាក់គ្រូដំអើយកូនសិស្សប្រកែលឹងចុះតម្រាំគ្រូប្រកែសំណាក់ទៅអីបានអាប៉ុណ្ណឹងក៏ប្រាក់ផ្លែផ្លោផ្លោផ្លែ ចាប់កន្លែងខតាពីតតៈប្រវត្តិចោលខសក់បោះតទៅដល់ខ្លួនសក់តទៅលះបងការបូជាលឹងលះបងអ្វីទៅលេងទីពឹងព្រៃប្រសារតាវត្តផលមកស្វែងគុណប្រសាដាហើយក៏ពួកក្នុងសាសនានៃព្រះអង្គសញ្ញាហត្ថផលនឹងនេះនៅទីពឹងដល់ពេលមិនផ្សេងទេបានតែយើងគួរសពថ្ងៃថាណកមេសរណងអញ្ញាំងពុទ្ធោមេសរណង ទីពឹងប្រទេសនៃខ្ញុំកម្មាគៀនទេមានតែប្រពុតឯជាទីពឹងនៅប្រសាររបស់ខ្ញុំកម្មានេះស្ដាប់តែចំប៉ុណ្ណឹងណានេះនឹងបង្វិលជំនឿយើងដែរចំព្រះព្រោះពីសម័យខាងដើមមានព្រៀង500យ៉ាងទីពឹងអរុគរៈទីស្ដាព្រៃព្រំក្រុមថ្មណាស្វែងរកទីពឹងតាមព្រៃតាមទឹក ទីផុតពួកព្រៀងទាំង500នាក់របស់ចោលរាយលះបង់ចោលអមទីពឹងព្រះមកស្វែងគុំព្រះពួកក្នុងសាសនាមេប្រាំឲ្យបានជឿទៅលើកម្មហើយផលទៅលើបច្ចៈផលហើយចំណេញកម្មឋានបានទៅនៅអរហត្តផលនេះនេះទីពឹងណាស់ទៅបានទៅចាក់ទុកនមស្ការព្រៃក្នុងក្រុមស្មាខាងក្រៅជាទីពឹងមានដីសុខទេមានទីបំផុតនៃសុខទេ ទីពឹងមិនខ្សែទេណាមិនមានផុតទុកទេនៅវិលវើក្នុងវាលរបស់សង្សារព្រោះទីពឹងនោះយើងមិនបានបំពេញកសលបំបានធ្វើបុណ្យធ្វើទានអីបើចង់លត់បានអប់រំចិត្តអីមុតមមទេព្រោះយើងមានរបស់ខាងក្រៅទីពឹងមិនទីពឹងខ្លួនឯងបើបុគ្គលណាមានខ្លួនឯងទីពឹងគិតពីខ្លួនទៅអានឹងគឺពព្រះនេះសំណឹងជាសារៈសំខាន់ណាស់ នឹងមតិលេកំណងអញ្ញាពុទ្ធោមេកំណងរាំងទីគុណតីនៃចំកណាមានទេមានតែពុទ្ធណាជាទីគុណរបស់តរបស់ខ្ញុំកណានឹងមតិលេសត្វពួកព្រានរបស់នៅពីបកតិជាសាសនាដទៃនោះដល់ពីជឿព្រះមកណាទៅស្ដាប់ខទៅជឿចិត្តទៅសត្វតំណាក់ទលេសត្វណាអញ្ញាមកតែប្រកាសខ្លួនឡើងទីគុណតីក្រៅពីពុទ្ធហើយ ណាត់មេសិននឹងអញ្ញាំខំបូមេសិននឹងបរានទីគុណតីនៃចំកណ្ណាស់នេះឡើយមានតែប្រខនឯជាទីពឹងដល់ប្រសាររបស់ចំកណ្ណាស់ណាត់មេសិននឹងអញ្ញាំសង្គមេសិននឹងបរានទីគុណតីនៃចំកណ្ណាស់មិនទេមានតែប្រសំឯជាទីពឹងរបស់ចំកណ្ណាស់នេះនឹងមកផ្នែកវិញអានឹងបានដើរទៅរកសុខទៅតាមទស្សនវិជ្ជាបាននឹងបានផ្សេងចាក់ទុកមិនមានភ័យ មិនមានព្រួយនឹងគឺយើងតម្រង់សភាយើងអ្នកកាន់ពុទ្ធសាសនានេះឲ្យបានជាជាប្រពុតលោកគោលថាបបការីចក្បាបកម្មកល្យាណការីកល្យាណំសតិអសពសតិបច្ចកម្មនិយោអញ្ញរបពតិបបការីចក្បាបកម្មអ្នកធ្វើនៅអំពើបាបគឺអក្រក់ខ្លួនឯង សម្លាប់គេលួចគេស្រឡាញ់ប្តីគេស្រឡាញ់កូនគេនិយាយកុហកគុកអបអត់ទឹកប្របងជាប្រតិចនឹងលេខដាសាជាស្មោកជាព្រៃដីស្វាជាអរុបរៈជាដុំជឿននេះជានោះអានឹងអាក្រក់ខ្លួនឯងបបការៈកបតាំងតែជាចិនមច្ឆារទេកលយ៉ាងកលយ៉ាងការីកលយ៉ាងណាធ្វើល្អបានសេចក្តីល្អខ្លួនឯង អ្នកធ្វើល្អបានកិត្តិយសខ្លួនឯងបានប្តីបរិសុទ្ធខ្លួនឯងមានជំនឿជឿជាក់ខ្លួនឯងគាត់គាត់ទេវតានាំឲ្យទៅកើតជាទេវតាមានប្រាក់សទ្ធាទៅលក្ខសច្ចៈជានិងបញ្ញាសទ្ធាជឿទៅលើកម្មហើយអត់ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់សទ្ធាសិលកម្មសិលឲ្យបរិសុទ្ធសិល5កម្មសិល8ឬក៏សិល10 បត្តឧស្សាហកធរឬឬបណ្ដុះបញ្ញាកើតសមាធិទេចាក់ជាលះបង់ធ្វើបុណ្យដោយគ្មានការអឡោះអឡៃគឺស្ដាយស្មោះអស់ពីចិត្តអស់ពីផ្លូវបញ្ញាអរំចិត្តរបស់កើតលោកកើតទោសៈមកដល់ផលនៅឯកាយទេប្រាផល5ហ្នឹងណាបើយើងមានផល5យ៉ាងហ្នឹងគឺមិននៅកាយទេប្រាតែមកទៀតបានវិញយកផលផល5យ៉ាងជាបាតចិត្តរបស់ សត្វធាអសត្វធាបច្ចកតំលេងនៅអញ្ញាយសត្វធាទឹកដីបរិសុទ្ធមិនបរិសុទ្ធនៅលើខ្លួនឯងណាខ្លួនពីប៉ុនខ្លួនទៅកើតឋានព្រោះរបស់ខ្លួនឯងទៅកើតនរករបស់ខ្លួនឯងកើតព្រះរបស់ខ្លួនឯងកើតជាសត្វដេរិឆានរបស់ខ្លួនឯងកើតនោះទេបាខ្លួនឯងខ្លួនឯងជាអ្នកសម្បត្តិវាសនាឲ្យខ្លួនឯងកម្មណាដែលខ្លួនធ្វើកម្មនឹងវាជាបច្ច័យកម្មនឹងវាជាអ្នកឲ្យផលដល់ខ្លួនឯង នេះខ្លួនឯងទីពឹងខ្លួនឯងអត់មានព្រះណាមកពញាបាទប៉ុនប៉ុនទៅយើងទេណាអត់ទៅជឿថាមានព្រះទទួលបាបកម្មជាមួយយើងយើងធ្វើបាបខ្លួនឯងហើយយើងជឿថាព្រះចាំទទួលបាបតើបច្ចាស់ទៀតទេឥឡូវយើងនិកិតវិទ្យាសាស្ត្របន្តិចមើលយើងគិតវិទ្យាសាស្ត្រវិញសភាវៈបច្ចុប្បន្នរបស់ ឥឡូវខ្លួនយើងប្រឡាក់ពួកយើងទៅនោះទឹកខ្លួនឯងដោះស្អាតមិនណាមស្អាតមិនយើងមិនស្អាតខ្លួនឯងអញ្ចឹងបើយើងប្រឡាក់ពួកយើងអត់ទៅនោះទឹកទេមានទេនោះទឹកទៅនោះសួរថាតើយើងស្អាតទេអត់ទេមិនទៅប្រឡាក់ពួកដែរឥឡូវខ្លួនជាខំចិត្តដៃ នឹងមកអ្នកដៃអ្នកលោកនិងអ្នកធនីអ្នកធនីថាតែឯងលោកទៅចាំខ្ញុំក្តៅជំនួសនឹងវាស្មានជាថាតែឯងធ្វើបាបទៅចាំខ្ញុំទទួលបាបជំនួសយើងគិតមើលអ្នកធនីនោះហើយតែអ្នកលោកអ្នកអំពីអ្នកនឹងអាម៉ានដៃអ្នកលោកជាអ្នកដៃរឿងទឹកគឺចឹង នឹងជាសច្ចៈភាពមកពេលយើងលុបភ្លើងយើងក្តៅខ្លួនឯងរលាកខ្លួនឯងហើយតែយើងខ្លួនឯងអ្នកអង្គុយមើលអ្នកចាំតែអីលោកទៅខ្ញុំក្តៅតែនឹងក្តៅជំនួសយើងដែរទេអត់ទេពួកកាយយើងខ្លួនវិញ្ញាណយើងខ្លួនយើងធ្វើបាបចិត្តយើងធ្វើបាបស្លាប់ទៅកើតអាណាតកើតរស់ទៅនោះណាណាទៅពលាទៅនឹងហើយ នេះចិត្តយើងធ្វើបានដល់ពេលយើងស្លាប់ទៅនេះរូបរាងកាយយើងបែកស្ងាយទៅវាយើងចោះប្រុសទៅនេះមានអនាគតកើតរូបជំនួសព្រះជំនួសអសូរកាយជំនួសដេរខាជំនួសបើសិនជាកើតជំនួសបានអានឹងជាកម្រាបាបានហើយប៉ុន្តែទៅស្លាប់ប្រុសទៅវាយើងចេញប្រូចច្បាប់តាមយថាកម្មអស់បានអញ្ចឹងអ្នកដែលនិយាយនោះគ្រាន់តែលួងលួងចិត្ត គ្រាន់តែជាលក្ខជួបាយមួយដើម្បីដឹកនាំមនុស្សប៉ុន្តែមនុស្សចិត្តយល់ផ្សេងទៅឧទាហរណ៍ថាមនុស្សធ្វើបាបច្រើនពេកបើបាបច្រើនពេកចឹងទៅបានដឹងអំពីបាបមកឲ្យអ្នកប្រាប់ដឹកនាំណាម្នាក់ប្រើល្បិចទៅកត់ដើម្បីមនុស្សនឹងកើតទុកមកឯណែធ្វើបាបទាំងអស់ចាំយើងពលាយកឲ្យរួយខ្លួនប៉ុន្តែកុំធ្វើទៀតណាកុំធ្វើបាបទៀត នេះជាមធ្យោបាយរបស់អ្នកតែងទៅអ្នកដឹកនាំដើម្បីរួមចិត្តយើងដែលជាអ្នកធ្វើបាបដើម្បីឲ្យវាស្រានលែងភ័យលែងចិត្តទៅនឹងវិធីថោបោវិធីបញ្ឆោតចិត្តឲ្យយើងចុះធ្វើឲ្យកុំឲ្យភ័យវិបត្តិដែលយើងធ្វើហើយហើយកុំឲ្យធ្វើបាបបន្ថែមរឿងពិតអញ្ចឹងទេរឿងដែលថាគលាបាបរឿងលំលងចិត្តទេឲ្យយើងបានគិតអានពេលគលាហើយចេះតែទួយរហូត អាណត្តិជាន់មុនគឺធានាហើយបើចឹងអាណត្តិជាន់ក្រោយគឺធានាបានដែរបើចែកចិត្តពីគួយសំណប់បាត់លួយគេចាប់គុណកូនគេពុទ្ធបរិបត្តិរបស់ពួកមានគេធានាបានដែរនេះយ៉ាងទៅប៉ុណ្ណឹងមិនខារតែចំទួហើយនឹងមានរឿងមួយពីសម័យព្រះមានមានវិធីសាស្ត្រតែលួងលោមចិត្តបានខ្លះប៉ុន្តែមិនមែនត្រង់ត្រង់ទេណា មានមនុស្សម្នាក់ហើយមួយពេជ្រជាតិហើយចោរចោរដាក់ជាតិចោរជាតិចាក់តំពិចាក់បរោះគាត់នឹងយើងនៅថាបរោះវាចំកូនប្រអងជាអ្នកសម្លាប់ចោលនឹងបរោះនឹងសម្លាប់ចោលពេជ្រជាតិពីដើមមកក្រុមចោរណាបរោះនឹងក្រុមចោរទេដល់ដាច់ចាប់ចោលបាន500មកដោយបរោះនឹងមក បើចោលក្នុងទៅមកអូដំណាជាសម្រាប់ចោលតើគួរចោលដំណាជាសម្រាប់ចោលនេះឯងយើងឲ្យរួចទួតអញ្ចឹងតាមចិត្តិកៈក៏ប្រកបទៀតអញ្ចឹងសម្រាប់ទៅយ៉ាងអញ្ចឹងចោល500បានក៏សម្រាប់ចោលអស់ក៏សម្រាប់នេះរត់ចោលអាកកទាំងអស់ប្រកាសនឹងច្បាស់បាត់ដាច់មកបាត់ដាច់មកទឹករបស់ក្បាលបានមានមានមានថាចោល ជាប្រកាសប្រកមានសង្ឃោមក៏អស់ជាអ្នកសម្លាប់ចោលធ្វើភាពចោលហើយចោលទៅពុះខ្លាទៅជាទុច្ចភាពអ្នកសម្លាប់ចោលឯងមិនតិចទេស្លាប់រកពាន់ឡាប់តាំងពីគាត់នៅពេញកម្លាំងរហូតដល់គាត់ចាស់អាយុអាខ្លាយដល់ហ្នឹងគាត់ទៅអាបកចោលលេងបាច់កាត់មកក្បិតលេងដាច់ទៅដល់ពីក្បិត3ក្បិត គេឃើញវេទនាទេគេទៅឈប់ឲ្យធ្វើការទៅនឹងយើងហៅចូលនិវត្តណារបែបណាចូលនិវត្តថ្ងៃមួយគាត់ឈប់ពីការកំណត់កើតនៅផ្ទះហើយនៅជីវិតគាត់មិនដែលបានងូតទឹកឲ្យបានស្អាតខ្លួនលៀកខោថ្មីអាវថ្មីទេមានតែខោត្រឹមអមជង្គង់ហ្នឹងឯងចុះឲ្យដៅឲ្យឆ្លាក់ទៅទៀត ដល់ចឹងគាត់ថាថ្ងៃនេះចិត្តតែងខ្លួនស្អាតមកងូតទឹកយកកពុតមួយស្ទៀកកពុតមួយទៀតនេះឲ្យចង់ហូបបបលើស្ដាប់គោវាស្ដាប់ទៅទៅឲ្យក្រុមគ្រួសារគេសំអាតមកឲ្យទៅខ្លួនឯងទៅងូតទឹកត្រឡប់បីព្រោះនេះចង់ប្រារព្ធដើម្បីហូបពេលឯងព្រះសរីបុត្រស្រីបុត្រថាពីលោកចូលសមាធិមិនទាន់មកលោករំពឹងទៅឃើញល្អកម្មជាតិចា បើសិនជាមិនបានជួបអាត្មាអញក្នុងថ្ងៃនេះទេតាមអធិធិការស្លាប់ទៅនឹងកើតក្នុងមហានរកដោយសារកម្លាំងខ្លួនសម្លាប់លោកតែបើសិនបានជួបអាត្មាអញតាមអធិធិការស្លាប់នៅបឋមនឹងទៅរបូតបាបកម្មស្លាប់ទៅទៅកើតជាទេវតាតាមដកកម្មណែយើងមកនៅព្រៃបឹកក៏លោកមានចុះតោសាវិជាដែរដឹងសមាស័ក្តិ ហើយលោកគេបានជាយកធ្វើដំណើរមកពីវត្តទៅមកប្រកបមុខផ្ទះរបស់កម្មវិធីរិច្ចាដែលកំពុងប្រារព្ធដើម្បីហូបបបលើតែស្ដាក់គូដល់ឃើញចឹងកម្មវិធីរិច្ចាដាក់ពាក្យចាប់គិតថាសម័យខ្លះជួបសំណាក់បែបជារបស់ធ្វើបងសម័យខ្លះចង់ធ្វើបងបែបជាសំណាក់ជាអ្នកទទួលឥឡូវពេលនេះអញធ្វើបាបអស់ គឺមួយជាតិនេះមានបនសោះឥឡូវបើជួបប្រែបនត្រូវតែធ្វើបនហើយអញ្ចឹងមិនហោទេទៅយកគ្រូប្រគេនលោកដល់បើប្រែបត់ឡើងមកដល់ដកយកគ្រូនិយាយដល់ទៅប្រគេនជូនគេប្រគេនលោកទៅលោកឆាន់និយាយគាត់ឃ្លានពួកគាត់ខោភិកភិកភិកភិកភិកឃ្លានពេលខ្ញុំឯងប្រៃបត់ថាមនុស្សឃ្លានបានមិនអាចបាត់គាត់ចូលបើសិនលោកពលថាណែតាមជាតិចៅបាទបាទ វាលបាក់បាក់កូនអ្នកទៅទៅទទួលទានទៅតាមត្រឡប់មកវិញពួកគេគិតងារជាទម្លាប់មួយកណាពីមុនលោកទៅខំចឹងម្ចាស់ផ្ទះមកអង្គុយបក់អង្គុយបាយដែលមកអង្គុយបក់ស្វាយប្រទេសលោកប្រទេសលោកខំហើយអង្គុយបក់នេះជាទម្លាប់នៅស្រុកទេគេធ្វើចឹងហើយជាសសល់ហើយល្អហើយដល់ក្រោយមកលោកខំចឹងឲ្យពិបាក របស់ប្រទេសគាត់ទៅដឹងថាបាបផងព្រៀងប្រាំចឹងទៅគាត់ទៅទម្លាក់នៅអាគិនរបស់គាត់ទៅផ្លឹកទៅហើយគាត់ទៅឧបករណ៍អសពីលោកមកបាទឆ្នាំគុកគុកទៅអត់អត់ទៅខែទៅខែទៅបានមកស្វែងទំលុបបោះតទៀតដល់បោះតទៀតគាត់លុបខាងចាប់ប្រសរីបុតចាប់បធរទេសនាសំដែងពីបនហើយបាក់ ខ្លួនឯងទីពឹងខ្លួនឯងមកដល់សម័យចឹងទៅតាមពាតិកៈនោះគ្រាន់តែលើសូលប៉ុននឹងបាបបាបទៅអ្នកធ្វើបាបទទួលផលបាបអ្នកធ្វើប៉ុនទៅទទួលផលបុណ្យអ្នកចូលទ្រង់ខុសបានទៅបីល្អអ្នកអត់ខុសតែទុកគាត់ព្រួយចិត្តបដៅគាត់ថាអអញមួយជាតិនេះសុទ្ធតែសម្លាប់សម្លាប់ចោលគ្មានបំណាក៏ដូចជាអញគ្មានទៅណាទេស្លាប់ទៅទៅកើតរួចហើយជាតិនេះនោះ អញខលឲ្យចិត្តញ៉ាំដល់ខលអត់បានជួបនឹងខលអត់បានឃើញព្រះឆ្ងាយពីប្រសពហើយដល់ពេលចឹងទៅគាត់ទៅរៀងក្តៅក្នុងខ្លួនគាត់ល្មិចល្មួលល្មិចល្មួលទៅថាមើលយើងវាមិនផុតដល់ផុតនឹងចិត្តប្របាក់ចិត្តអាសពអសងឃើញមិនចប់បានប្រៃបាត់ទៅណែបានតោះព្រោះហេតុអីបានជាយ៉ាងឃើញមិនចប់អញ្ចឹងមើលទៅទឹកនោះដូចស្អុយខ្លាំងនេះម្ល៉េះ បោកបត់បោកនិយាយតាមលក្ខណៈកាលណាលើធោសម្លេងធោនឹកឃើញបាបកម្មបាបកម្មបាបកម្មយ៉ាងម៉េចខ្ញុំជាពេជ្ជទៀតមួយជីវិតខ្ញុំសម្លាប់តែខោរកទាន់បាបបើចឹងខ្ញុំគ្មានទៅណាក្រៅពីនរកទេស្រីបុតកថាគិតឃើញមកចេះរកវិធីដើម្បីឲ្យជាហៅ ធោស្របច្បាប់ដើម្បីឲ្យបាសងស្ងប់ចិត្តស្ដាប់នៅពធទៅព្រោះក្នុងអបធម្មដ៏គួរចេះកុសលចិត្តនិងអកុសលចិត្តនៅក្នុងសម័យណាកុសលចិត្តខាងឡើងអកុសលចិត្តលុបมันមាននៅក្នុងកសលទេនៅក្នុងសម័យណាដែលកុសលចិត្តអកុសលចិត្តខាងឡើងកុសលចិត្តរលឹកมันមានมันមានកសលទេចិត្តមួយកើតចិត្តមួយរលឹក ចឹងមកបំនេះមានចិត្តអបផលកើតឡើងព្រមពេញកតុកអញ្ចឹងរកវិធីធ្វើយ៉ាងម៉េចដើម្បីគាត់នឹកខុសបំភ្លេចទៅបាបកម្មគាត់ណែច្រានបាបកម្មគាត់ហើយកុសលចិត្តអញ្ចឹងបានប្រតិបត្តិសួរថានៅបាបអ្នកសម្លាប់នោះតើសម្លាប់ខ្លួនឯងឬគេប្រើទេតើមកពិតព្រះអង្គគេប្រើតែស្ដេចប្រើអើបើស្ដេចប្រើចិត្តបាបដែរ ដែលលោកចោលពីស្គីយ៉ាងហ្នឹងតែបរិបទអត់មានគួរថាខ្ញុំពលាបាពីអត់ទេគាត់ថាអត់នៃគឺប្រើសម្រាប់ចិត្តបានដែរអត់អានឹងបខោតចិត្តដើម្បីគាត់ទីចេញពីអកបលចិត្តមរតកអូបើចិត្តខ្ញុំអត់បានទេចាព្រោះខ្ញុំអត់សម្រាប់ខ្លួនឯងផងគាត់គិតខ្លួនគាត់បើទៅបើចិត្តគាត់ហើយមានតំណែងធរទេខ្ញុំគ្មានបាបទេពីមុនមកអត់មានបាបទេមានតែសេចក្តីល្អទេចឹងហ៎ ខ្ញុំទិញឃើញល្អពេលនោះខ្ញុំបានល្អមកក៏យកអត់មានបាត់ខ្ញុំមានសំណាក់ខ្លួនឯងណាទីទីខ្លួនវាថាទីដាក់ខែទៅទៅប្រើសំណាក់ចាប់ដាក់គាត់ទៅគាត់គាត់គិតថាអត់បានទៀតចិត្តគាត់ស្លងហ្មងចិត្តវាស្ងប់ស្ងនឹងបានគេថាយោនិសោមនតិការៈនឹងអយោនិសោមនតិការៈ អាយុនិស័យនិសការៈកណាធ្វើទឹកក្នុងចិត្តមិនត្រូវចំណងទេគឺស្គាល់គុញឯងតាមបាហើយអបបសោអង្គុយមិនសោះទេបើធ្វើចិត្តត្រូវចំណងអត់អីបើដាក់កឆ្លងទៅឆ្លងទៅគាត់បានធ្លាក់រហូតដល់អនុឡោមខាងបៃមកចូលអនុឡោមលៀងធ្លាក់ទៅបស្សនាចប់ផលឡើងតាណា ក៏ជូនប្រាប់បរិយបោះចាន់បាទៅពីខែទៅខ្វាយបាលើកក៏ត្រឡប់ទៅដល់ត្រឡប់វិញយៈកេណីមួយដែលមានទីនឹងតាហ្នឹងចងទាយៈកេណីមួយតាមចងទាព្រោះសម័យនោះគាត់តាមចងទាមនុស្សពួកនេះការតែចិត្តហ្នឹងយៈកេណីហ្នឹងជាស្រីពេជ្រាហើយប្រាប់ពួកអ្នកហ្នឹងនាំស្រីពេជ្រាហ្នឹងទៅលេងការគុណនៃស្រី ហើយលេងហើយប្រមូលវាប្រមូលប្រាក់ទៅបាបវាថែមទៀតដល់នោះមិនបាច់ចោលខ្លះប្រាថ្នាសុខឲ្យកើតជាយៈមិនឲ្យតាមកម្លាំងយៈ9យៈនេះគ្រប់គ្រប់ជាតិចောင်းពីឡោហើយក្នុងចិន9យៈហ្នឹងក៏មានតាមទៀតអត់ហ្នឹងម្នាក់ដល់ពេលឡប់វិញយៈនៃមកឃើញចង់ប្រែកលាគុំជាមេគូមួយដែលក្រាផ្លូវក្នុងមកឃើញគូវាដល់បានចាប់អារម្មណ៍ទៅ ដើមដល់លេខគោនោះរត់ទៅបក់ពួយចំដើមព្រំម៉ាំងស្លាប់គោកព្រៀងមកពេញបានស្លាប់ទៀតក៏កើតនៅជាទេវតាខាងដល់ទឹកបាត់ទៅណាអ្នកកោសលចរលឹកអកុសលចិត្តកើតអកុសលចិត្តលឹកកុសលចិត្តកើតគាត់ឯបាបមែនប៉ុន្តែដល់គាត់លែងធ្វើបាបទៅគាត់ធ្វើល្អចឹងបានអ្នកល្អទទួលគាត់បានទទួលគាត់ខ្លួនឯងពីគុណខ្លួនឯងរឿងចិត្តសាសនាអញ្ចឹង មានណាទៅធានាបាបខ្លួនឯងបានទេបើចឹងឃើញមនុស្សខកគឺមនុស្សមាននេះបើធានាបាបបានទាំងអស់នោះវាតែកើតគឺតែថៃគ្រប់គ្រប់គឺអត់ហើយនៅជាតិនោះមានទេលក្ខណៈមានតែសុំទៀនទេនោះអត់ទៅជឿថាអត់តែមានចេតនាបាបឯងមិនទេមានណាមើលគាត់ប៉ុន្តែនៅតែអាយុខ្លីនៅតែមាននៅតែខកនៅតែមកពីពេកនៅតែអញ្ចឹងដែរអញ្ចឹងបានន័យថាអ្នកពលរដ្ឋនីបាបបានប្រឡំប្រឡំ ដើម្បីឲ្យយើងស្ងប់ចិត្តទៅណាស្ងប់ចិត្តមកព្រាពេលហ្នឹងទៅឲ្យយើងតាមល្អទៅសាសនាដទៃចំណាត់ណាក៏ប៉ុណ្ណឹងដែរវាទៅទៅល្អនេះទៅរឿងជំនួយការជីវិតដែរដើម្បីកុំឲ្យមនុស្សតក់ស្លុតឲ្យតាមធ្វើល្អត្រឡប់ទៅវិញទៅអញ្ចឹងប្រើពាក្យថាសញ្ញាបានសត្វជាសត្វទីបាច់ចាត់ មិនអាចជួយខ្លួនទេខ្លួនឯងទាំងអស់ខ្លួនពីខ្លួនខ្លួនហើយស្លាប់ទៅទៅកើតជាស្អីខ្លួនឯងទាំងអស់ចឹងបានណាយើងខំប្រឹងធ្វើចិត្តជាឲ្យស្អាតធ្វើចិត្តជាឲ្យបរិសុទ្ធធ្វើចិត្តជាឲ្យស្ងប់ធ្វើចិត្តជាឲ្យមូលកុំឲ្យដើរទៅខុសឲ្យត្រង់ជឿទៅលើកម្មហើយនឹងខុសណែជឿឲ្យចំជឿឲ្យដំណោះកុំគិតចេញពីកម្មហើយនឹងខុស ទីពឹងប្រពុតទីពឹងវធទីពឹងប្រសងកុំតែទីពឹងអីក្រៅអំពីប្រពុតប្រខប្រសងតែទីពឹងក្រៅអំពីប្រពុតប្រខប្រសងអត់បើកទេសឹកអត់មានស្លេកផ្សេងចាក់ទៅទេដល់តែពេលស្លាប់ខ្លួនឯងទៅកើតម្នាក់ឯងឆ្ុយទេអត់ណាទៅជួយខ្លួនទេដើម្បីទេវតាប្រអិនប្រគំប្រយមកាលណាក៏គ្មានជួយខ្លួនឯងដែរក្រៅអំពីខ្លួនឯងជួយខ្លួនឯង និងរឿងពុទ្ធសាសនាដង្ហើមចូលវែងដង្ចេញវែងដង្ចូលវែងដង្ចេញវែងដង្នៅធ្វើធ្វើចឹងធ្វើចឹងទៅដើម្បីបានចិត្តយើងស្ងប់បានស្គាល់សាសនាវិជ្ជាស្រីដឹងនៅរសជាតិនៃកថាអត្តរសនិងធម្មរសឲ្យយើងធ្វើចឹងទៅបើសិនជាកៅស្ងល់កៅខស្ងល់កៅចិត្តស្ងល់អី ដែលមានលោកយាយមានលោកតាមានប្រតំច្រើននៅក្នុងពុទ្ធមណ្ឌលចេះកម្មដ្ឋានអនាគតសេកម្មដ្ឋាននឹងចេះច្រើនទៀតណាស់ហើយអាចប្រាប់គ្នាបានអាចពន្យល់ប្រាប់គ្នាបានចែកគ្នាដឹងបានល្មមសំគាល់ដល់ការប្រតិបត្តិទៅជួស្នាក់ទៀតហើយអាចស្វែងរកដីសុខរកតាមសួរទៅរកទីក្បាលមកតាមចិត្តដោយស្នោតណាដោយស្នោតនឹងជឿឲ្យចំហើយជឿឲ្យចំហើយខ្លួនណាជឿទៅនោះឯងគាត់ខ្លួនឯងជឿខ្លួនឯង អញ្ចឹងលេងនេះសូមបង្រៀនប៉ុណ្ណឹងសូមបង្រៀនប៉ុណ្ណឹងគឺថាចិត្តសកត់មុនទៅលើជំនឿណាចិត្តឲ្យចំជំនឿជាមិនជាចំជាកម្មនឹងខោចំដល់ប្រាក់ទៅដែរហើយតែជាមិនចំប៉ុណ្ណឹងទេមិនចំទេដូចកងណាបាយចំកងហើយបាយខុសកន្លែងមើលចំខាងកងមើលចំដោះកង កណាបាយចំដាក់កោទៅមិនមុងមុងតបាយចំខាងផងទៅម៉ាងម៉ាងអត់រស់អញ្ចឹងវាយមិនចំកណាបើយើងជឿមិនចំមិនទៅកើតខាងគួរបើយើងជឿមិនចំប្រមាត់មិនត្រូវអត់ខំគួរអត់ខំឃើញលែងខ្លួនចោលហើយយកនៅដតីទីទីផង យកខខាងក្រៅខអង្គខទៅឆ្វេងខខផ្លូវអំពីប្រតិមាសម្ពុទ្ធយកមកធ្វើទុកក្នុងចិត្តថាជាផ្លូវត្រូវនឹងដើរទៅក្រោយហើយតែធម្មជាតិណាជាក្រោយឆ្ងាយមែនទេព្រោះគូខកទៅហើយព្រោះផ្លូវតែទី2បើយើងដើរទៅដល់ទៅតែចិត្តសិនទៅឆ្វេងទៅស្ដាប់បើទៅស្ដាប់ទៅតាមគឿនគឿនទៅឆ្វេងទៅចូលដើរទៅដល់ចំឡប់វិញបានដឹងដល់ខក អញខកហើយតាដើរតាមមកទីអត់ទីក៏ត្រឡប់ក្រោយវិញហើយឲ្យត្រឡប់ក្រោយវិញអត់ទៅខាងស្ដាំទៅដល់ហើយអត់មានដើរទៀតយ៉ាងណាមិញយើងកើតជួបព្រះជួបសាសនាជួបវត្ថុវិន័យជួបនឹងពុទ្ធសាសនាហើយយើងជាអត់ចាំជាអត់ណំដែលយើងដើរទៅតែឯងខកចឹងទៅតម្រាំយើងដឹងខ្លួនវិញចាស់ស្លាប់បានយើងចាស់ជាតិនឹងដឹងដឹងផងស្លាប់ទាំងខកតែជាក្រោយកើតជាមនុស្សមនុស្សតែតែមនុស្សអត់ស្ទើរអីទាំងអស់ អបិសាស្រាស្នាតែជាវង្វេងហើយដល់វេងយុធ្លាក់មនុស្សយើងតែអនាគតទៅ5ឆ្នាំមានក្តីសត្រូវ10ឆ្នាំឆ្លោះអញ្ចឹងអស់ហើយអស់ពីគុំតែបងជួបក្នុងប្រាក់រាមេត្រីនឹងឆ្នាំណានោះណាព្រមអ្នកម្នាក់ក៏ស្នើចង់ជួបប្រាក់រាមេត្រីណាបើអត់ខប្រាក់រាមេត្រីវាអត់ឃើញទេអត់ដឹងអត់ខប្រាក់រាមេត្រីខតាណាទេ ខផ្លាស់ស្អាតនេះទេខបពីបត្រៃត្រង់ហើយព្រះជាម្ចាស់សូមដីប្រោះស្អាតនេះទេក៏លើកបរិបត្តិតាមកពីបត្រៃបដកដំណែងណាតាមនឹងដែរចែកយើងដើរទៅខអត់បានជុំព្រះដែលត្រូវ